មកនេះធ្វើនៅក្នុងកម្មវិធីនេះអឺខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនញាតិមិត្តទាំងអស់ដែលបានមកចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះបើទោះបីជាការទទួលស្វាគមន៍ខ្វះខាតដោយប្រការណាមួយសូមខន្តីអភ័យទោសទុកជាមុនហើយសូមអឺសប្បាយរីករាយអនុមោទនាណាចូលរួមនៅក្នុងកម្មវិធីបុណ្យនឹងទាំងអស់គ្នា ហើយខ្ញុំសូមប្រកាស អំពីបច្ច័យដែលបងប្អូនពុទ្ធបរិស័ទបានចូលរួមនៅក្នុងថ្ងៃនេះមានចំនួន6100ដុល្លារប៉ុន្តែដោយកូនចៅរបស់លោកតាពូនស្រេងនិងលោកយាយលោកម៉ាតាំងចេញឡើងហ្នឹងឲ្យមានសទ្ធាជ្រះថ្លាដោយឃើញថានៅក្នុងទីអារាមនេះនៅមានការខ្វះខាតហើយ គណៈកម្មការនឹងរៀបចំការកសាងនៅក្នុងឆ្នាំថ្មីខាងមុខនេះអញ្ចឹងកូនចៅប្រុសស្រីទាំងអស់បានរួមគ្នាចូលបច្ច័យបន្ថែមអឺចំនួនបន្ថែមទៀតសរុបបានទាំងអស់វា12213នឹងសម្រាប់ការកសាងហើយបច្ច័យដែលប្រគេនប្រសង ក្នុងមួយអង្គ200ដុល្លារនិងបច្ច័យធម៌ទេសនាមាន អ125ចំពោះមួយអង្គអង្គអញ្ចឹងសូមអនុមោទនាជ្រះថ្លាបុណ្យទាំងអស់គ្នានៅក្នុងថ្ងៃនេះបាទហើយនេះភរិយាខ្ញុំគាត់មានចិត្តជ្រាជ្រះថ្លាដែរប្រគេនទៅខាងវត្ត ធំដែលព្រះអង្គថាអេមិននឹកឃើញសោះវត្តធំមើលមិនឃើញសោះឥឡូវចូលសិនចូល500យ៉ាងម៉េចក្រោយចាំចាំធ្វើការវិធីចូលទៀតណាកុំអោយអនបតីអីអូខេអូខេប៉ុន្តែដោយសារមិនបានអញ្ចឹងមកពីខាងវត្តនោះឃើញថាការការសងសាងសងនោះវាបានរួចរាល់ទៅហើយដល់អញ្ចឹងទៅកូនចៅខាងនេះមើលទៅថានៅអត្តខាតឡើយដល់អញ្ចឹងមកជួយខាងហ្នឹងឲ្យបានរីចម្រើនដែរទាំងអស់គ្នាស្មើស្មើគ្នាហ្នឹង ហើយអឺអញ្ចឹងខ្ញុំសូមថ្លែងអំណរគុណជាពិសេសគឺគណៈកម្មការហ្នឹងបងកើបងនេះបឿនបឿនបឿនថ្ងៃទាំងអស់ហ្នឹងដែលជួយជួយព្រៃទាំងអស់គ្នាហ្នឹងអូខេសូមបានមេផលទាំងអស់ស្មើស្មើគ្នាណាបាទបាទសុខភាពល្អឡើងបងប្រធានបងយកបានក្រឲ្យបងទួតចាំតិចឲ្យគាត់ប្រកាសនេះសិនហើយមានសតដល់គាត់គាត់បាយ 3 minutes អឺជាបន្តមកនេះខ្ញុំបាទក៏សូមថ្លែងគុំមកបដិជិតគុណតំពុនព្រះអង្គមានព្រះអង្គដែលមិនមកពីវត្តរតនារាមផងហើយនិងវត្តចំនៅវត្តកប្លុកតាផងហើយនឹងញាតិញោមជាវត្តបុនរិចវត្តបុនរិចអឺហើយនឹងញាតិញោមទាំងអស់ដែលមកចូលរួមដល់ជូនពរដល់កងហើយនឹងម៉ាជាដើមនេះ គឺមានលោកកុងពុនស្រីហើយនឹងលោកម៉ាក់តាំងជេងឡាងដែលថ្ងៃនេះយើងបានកម្មាលតោកាត់កូនចៅទាំងអស់ហើយនឹងពូមុនហេងនិងភរិយាព្រមទាំងបាត់ពុនហេងនិងភរិយាព្រមទាំងបាត់ជាវមុនហេងមិនហេងភរិយាព្រមទាំងបាត់ដែលប្រាក់បានក្រុមគ្រួសារដែលបានកសាងនៅ វត្តដើម្បីឡាលោកយាយហើយនឹងកង់ដែលលោកមានសទ្ធាជ្រះថាក៏លោកបំណងរបស់លោកលោកចង់កសាងវត្តលោកក៏ចិត្តតែពេលវេលាលោកចិត្តតែដាស់តឿនប្រសង់ហើយនឹងគណៈកម្មការតោជាកូនតោជាចៅលោកថាម៉េចពួកយើងកាលណាបានកសាងឥឡូវដែលយើងបានកសាងហើយក៏លោកក៏មានសទ្ធាដើម្បីបច្ច័យទុកក្នុងកសាងនៅវត្តរតនារាមយើងនេះដើម្បីកសាងរយគ្រឹះសម័យនេះយើងធ្វើ គាត់បានចូលបច្ច័យដើម្បីកសាង1200 12213 13ដុល្លារកាត់ចំបានលេខ9ហើយដែលប្រសង់មកបំពេញជូនពរដល់កាត់ដែលប្រគេនទៅបច្ច័យដល់ប្រសង់បច្ច័យ4មាន1អង្គ200ដុល្លារលេខទេសនាបាន125ដុល្លារ ហើយខ្ញុំបាទក៏សូមអរគុណហើយអរគុណដែលអ្នកចង្ក្រានទាំងអស់ហើយនឹងញាតិញោមទាំងអស់ដែលបានមានសទ្ធាជ្រះថ្លាត្រូវជាកូនត្រូវជាចៅដែលបានមកទៅជូនពួរដល់កងនឹងម៉ានេះខ្ញុំបាទក៏គណៈកម្មការលោកមានលោកបងសុខបួនសូមលោកបងសុខបួនជួយជូនពួរកាត់ផងជាលោកគណៈសូមថ្លែងគុំដល់គុណជាតិគ្រប់ព្រះអង្គ ខ្ញុំស្បាទជំនួសមកឲ្យគណៈកម្មការហើយនឹងបងប្អូនមួយចំនួនហើយសូមអរគុណជាពិសេសបងចុងផៅនិងសូមអនុមោទនាអរសូមអរគុណម្ចាស់ដើមទីនប្រធានតំបន់ថ្ងៃនេះដែលបានមានសទ្ធាជ្រះថ្លានៅក្នុងធ្វើយកបនគូឲ្យកងម៉ាផងសូមឲ្យមានឲ្យសុខភាពបរិបូរណ៍កុំឲ្យមានជួបគ្រោះភ័យទាំងឡាយសូមឲ្យជាគ្រប់អស់ទាំងអស់គ្រប់គ្រប់គ្នាសូមអរគុណ